ងអើយមានទឹកដបមានពពកើតមកចាសូមសកលមកកាន់កម្មវិធីមរតកវប្បធម៌ខ្មែរពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកជំទាវកតិព្រឹទ្ធបណ្ឌិតមុនរនីហ៊ុនសែនជាបន្តទៀតដែលវគ្គមុនគឺលោកអ្នកបានជួបនៅបេក្ខជននៅបេក្ខនារីដែលគាត់ប្រឡងឥឡូវនេះសូមបង្ហាញអារម្មណ៍អស់លោកលោកស្រីនិងកញ្ញាមកជួបនៅទស្សនីយភាពវិញម្ដងបាទ សម្រាប់សប្តាហ៍នេះពីកម្មវិធីនឹងបង្ហាញ នៅទស្សនវិភាពសិល្បៈគឺទស្សនវិភាពលខោនបាសាក់ឈុតសង្គ្រាម បង្ក្រាប ប្រពួកអសុរមាដកស្រង់ចេញ ពីរឿងព្រះស៊ីសុវណ្ណច័ន្ទសង្វា ដឹកនាំការសម្ដែងដោយលោកអ៊ុលសំអាងប្រធាន ក្រុមលខោនបាសាក់អ៊ុលសំអាងអរិយធម៌ខ្មែរក្រុងភ្នំពេញបាទសូមរីករាយទេសនាដូចតទៅ Wait.

tung à Rú cười tụ Bạn hất riêng Chê chọc môn vì chị cà kẻ lại Này đi Kết lãng tư cái lại xâm lành mà khá dụng Đã mây vân chôn mẹ là cổ Hây da ลงกรน่ลังของเราเราจงก้านลงลังกายจนนะกายจนเลิกหัดกองเอา ดพร่องหอบลองหะหอบลองจงก้าวงารันก็มาลังชายจินนะชายจินเนึงหัดจองเอ่ละไงนี่เอามาส่งมะตรงจันทร์แสนควายกว่าละเรื่องหัดจองเอาละควายเราไม่อายห่างะ រិនរាជៈក្រុងរាជបូរីប្រជាប្រុសស្រីតែងតែកោខ្លាចព្រោះយើងមានរិទ្ធហើយមានអំណាចនៅណាមិនខ្លាចរិទ្ធិយថាថ្ងៃនេះឃ្លានណាស់ព្រោះមិនបានឆៃបានចាក់ដាល់បរិស័យរកហាហោះកាត់វារីឆុងតែមកបតាព្រោះជាគ្មានសណ្ណា ở ờ, cho chuông đi xa thấy chưa hà này không ô tâm lạnh tay tâm lạnh chưa ô tâm lạnh amen uh, tâm lạnh dạ mấy tâm lạnh đấy giết cái ta ការដែលយើងចេះចប់អស់មុនវិជ្ជាការតយត្រាបលទូលព្រះនគរវិញសម្លាញ់អូប៉ុន្មានសម្លាញ់នេះឯងយើងក៏ដូចឆ្នាំដែរយើងគិតលាសម្លាញ់ចូលនគរកាត់តាក់សិលាគឺនគរយើងណាសម្លាញ់អាអាអាយើងក៏ដូចគ្នាសម្លាញ់ស្ដេចជាងក្រាទូអឺលាសម្លាញ់ 云 មហាមនីអេសីអូនឃើញទីព្រៃប្រឹក្សានេតាវជ្រុះជ្រងចលងដងព្រៃទាំងឡាយអូព្រៃប្រឹក្សានេតាវទីនេះហើយជាទីព្រៃព្រំចារីល្អណាស់អូនឃើញទេបាសាបាសីមរគីមរគីល្អជាគុណពេកអូនហើយ សម្រាប់អាយុជីវិតយើងលោកតាបានផ្សំហើយនឹងបងណែនេះឲ្យបានថ្លៃថ្លានឹកដល់លោកតាជាពុនពេកលោកតានៅតែអង្គឯងលោកបានបង្ហាត់សពបង្ហាត់គ្រប់ នៅវិតមុនអគមគាថាវិជា ត្រៃភូមិត្រៃវេទត្រៃយុទ្ធនិងត្រៃតាទាំងឡាយជាការប្រសាណាស់អោះចិនស្លាអូនប្រាប់ហេតុអ្វី បានជាមានអូអាប់យ៉ាងនេះមើលចុះមិនក៏មានបងបងបងអស់ហើយឡើងអូប្រេតខ្លួន Hey! ព្រៃប្រសាអ្នកតាប្រូធំម្លឹងម្លឹងអូស្រីយក្នីណែស្រីយក្នីយើង បានបាត់មហាសេរីរបស់យើងនៅក្នុងទី ព្រៃប្រឹក្សានេតាវ័ននេះណា 八了。 បានមែនទេប្រាប់បងខ្ញុំមិនចង់តើខ្ញុំធ្វើយ៉ាងណាទៅហើយចង់ខ្ញុំព្រមស្រឡាញ់នាងចង់ណែខ្ញុំព្រមស្រឡាញ់នាងណាអូយស្រឡាញ់ខ្ញុំមិនចង់ហើយអូយថាខ្ញុំអូអាយ៉ាក្រអូបមែនឥឡូវយើងអស់កម្លាំងណាស់គាត់ថាសម្រាប់នៅទីនេះសិនចាំមានកម្លាំងធ្វើដំណើរទៅមុខទៀតអស់កម្លាំងផងអ่ะសម្រាប់ទៅណា ទុំទៅមិនបានទេខ្ញុំមិនអាចនៅទីនេះបានទេខ្ញុំទៅតាមមហេសឹកខ្ញុំហើយចន្ទស្វាតជួយចាំបន្ត ច័ន្ទសូវ៉ាព្រះចៅក្រមមាមកចាអ្នកចាប់យើងមកយ៉ាងនេះព្រះនាងចតុវ៉ានាងស្ដាប់យើងឲ្យបាត់ច្បាស់តើនាងរោមយកយើងធ្វើជាស្វាមីឬមិនព្រម More vô ព្រះចៅទ្រង់មានទូរយោយ៉ាងម៉េចអាស៊ីសវណ្ណឯងសាហាវណាមានចាប់មហេសីរបាញ់អសុំត្រីស្នេហាឯងប្រហែលជាមិនចាប់នោះហើយហីយើ aqui muito. ជួយយើងអូនលឹកដល់តម្លាច់ពីគ្រូអូនលឹកដំបងជីកាឡាសូមឲ្យមកយៈគេនេះនឹងស្ដេចយៈមកជួយទុបលះបង្គំលុយគេបាហេ ភ័យខ្លាំងណាស់តែពេលនេះពួកអសាមីត្រូវចាញ់ដៃចាញ់ដៃត្រង់អស់ហើយណាមិនអីទេមហេសីអូន បងនំអូនចូលមហានគរណា ប្រាប់បងសូមអរគុណជំរាបសួរបង ប្រុសបងស្រី ចាឃើញថាដោយសារតែពេលវេលារបស់យើងខ្លី តាមពិតសាច់រឿងនៅមានបន្តបន្តទៀតនាងខ្ញុំនឹងគឺចង់តាមដានទេសនាបន្តណាស់ចាហើយសម្រាប់បងប្អូនត្រូវការក្រុមពួកគាត់ទៅសម្ដែងជូនអីគឺថាអាចជើញពួកគាត់ទៅសម្ដែងជូនបានបាទគឺក្រុមលខោនបាសាក់អលសំអាងបាទអាចអញ្ជើញពួកគាត់ទៅសម្ដែង ជូនបងប្អូនជីជន ខ្មែរយើងនៅតាមបណ្ដាខេត្ត ស្រុកគុំឃុំអីផ្សេងផ្សេងបងប្អូនប្រជាជនកម្ពុជាយើងគាត់ចូលចិត្តទស្សនានៅលខោនបាសាក់នៃការសម្ដែងរបស់ពួកគាត់ហើយសង្ឃឹមថាបងប្អូនប្រជាជនកម្ពុជារបស់យើងនឹងជួយគ្រប់គ្រងនៃការសម្ដែងរបស់ពួកគាត់បាទចា ចាអរគុណច្រើនចាសូមផ្លែអំណរគុណចាដល់បងប្រុសបងស្រីចារួមជាមួយនឹងបងប្រុសដែលនៅខាងក្រោយ តួយៈអំបញ្ញមិញហ្នឹងចាសូមតែអរគុណដែលបានចូលរួមសម្ដែងនៅក្នុងកម្មវិធីចាសង្ឃឹមថាជួបគ្នានៅក្នុងឱកាសក្រោយទៀតចាជូនពរសំណាងល្អទាំងអស់គ្នាចាអរគុណច្រើនជម្រាបលាបងអរគុណអរគុណកញ្ញារតចាប់អារម្មណ៍តួដែលសម្ដែងហើយអត់ស្គាល់កញ្ញារតដឹងតែតួអីគេដែរ ទូយកហ្នឹងបាទគូមុខឡើងលែងស្គាល់ហើយគូមុខដល់ពេលយើងទៅក្រោយវិញឃើញគាត់លុបមុខចេញអស់សួរគាត់បងទូអីដែរទូយកមកហ្នឹងបាទអរគុណវគ្គក្រោយយើងធ្វើការប្រឡងប្រជែងជាបន្តគណៈពេលនេះសូមពាក្យអនុញ្ញាតសម្រាប់ reflection សូមបង្ហាញការទេសនារបស់លោកកុសិនីកញ្ញាមកជួបនៅវត្តមាន តារាកិត្តិយសរបស់យើងវិញម្ដងចាដែលជួបជាមួយនឹងអ្នកនាងលៀបសំភ័រចាដែលគាត់នឹងបកស្រាយនៅចម្រៀងបាសាក់ដែលមានចំណងជើងថាលោមស្មើ បាទជាបន្តគឺលោកអលសំអាង